មានកូនមួយចំនួនគាត់បានផ្លិចជាតិកំណើតផុសគាត់គ្រាន់តែគាត់បានឡើងខ្ពស់បន្តិចមានទ្រព្យសម្បត្តិបន្តិចលឹះម៉ែលឹះឪគាត់រៀងដាក់តម្លៃម៉ែឪនឹងរៀងទាបជាងគាត់តិចគាត់ឡើងងារបន្តិចក៏ដាក់តម្លៃម៉ែនឹងទាបជាងគាត់តិចហូតឡើងតណៈឡើងតួនាទីគាត់កាន់តែដាក់ម៉ែឪនឹងឯងតម្លៃទាបជាងគាត់ គាត់ថាគាត់នឹងឯងគ្រាន់បើជាងម៉ែឪគាត់មានរឿងកតិលោកមួយគេនិទានថា មានកូនម្នាក់នឹងឯងគាត់បានរៀនខ្ពង់ពុះប៉ុន្តែឪពុករបស់គាត់នឹងឯងគឺជាអ្នកនេសាទនេសាទដោយថ្មអីចឹងនៅ ពីតូចមកនេសាទជាមួយឪតែក្នុងទឹកនឹងឯង មានឪពុកជាអ្នកនេសាទរកលុយនឹងឯងឲ្យកូនរៀនរហូត ដល់រៀនចប់ថ្នាក់បណ្ឌិតអ្នកនេសាទញាតិញោមរកលុយឲ្យកូនរៀនរហូត ដល់ថ្នាក់បណ្ឌិត ពេលនោះកូនរៀនចប់បណ្ឌិតហើយទៅលេងស្រុកពេលឪទៅនេសាទគេបានសួរទៅកាន់ឪថាឪ ចេះមេរៀនគេសួរ4 5មុខទៅឪចេះអានេះអត់ចេះកុំព្យូទ័រអត់ឪថាអត់ចេះឪឯងអត់ចេះអញ្ចឹងសូនបាត់ហ្នឹងហើយសូនហ្នឹងហើយឪឯងបានន័យថាល្ងង20%ឪឯងចេះភាសាខ្មែរអត់អត់20%ទៀតហ្នឹងហើយហើយដល់ពេលឪឯងនឹងចេះ គេសួរ4 5មុខរហូតដល់ថាអូឪឯងល្ងង100%អត់ចេះពេលហ្នឹងឪបានសួរទៅកាន់កូនវិញថាឪមិនចេះមែនព្រោះតែឪមិនបានរៀនប៉ុន្តែឥឡូវឪសួរខ្លួនឯងវិញញាតិញោមឪសួរខ្លួនឯងវិញ កូនឯងថាឪមិនចេះប៉ុណ្ណឹងស្លាប់100% 4 5មុខហ្នឹងឪស្លាប់100%ស្មើនឹងមនុស្សស្លាប់ប៉ុន្តែឥឡូវឪសុំសួរកូនឯងវិញតើកូនឯងចេះហែលទឹកដែរអត់ញាតិញោមកូនឯងចេះហែលទឹកទៀតអត់កូនឆ្លើយថាអត់ឪមិញ5បានងាប់ប៉ុន្តែកូនឯងតែមួយឯង អត់ចេះហែលទឹកតលិចទូកងាប់ឪចេះហែលទឹកអត់ចេះហែលទឹកតែមួយងាប់មើលកូននឹងឪវាណាគេខ្លាំងជាង នៅកដាលសាគោចេះកុំព្យូទ័រមាន អីសំខាន់ចេះលេខចេះគណិតនឹងមាន អី សំខាន់សំខាន់ចេះហែលទឹកអត់បើមិនចេះហែលទឹកទេទោះបីបណ្ឌិតក៏ងាប់ដែរ ហ្នឹងហើយចឹងយ៉ាងណាមិញទោះបីម្ដាយឪពុកនឹងឯងស្ថិតនៅ ក្នុងវណ្ណៈណាក៏ដោយក៏បុរសនិងស្ត្រីទាំងពីរនោះគឺជាម៉ែគឺជាឪពាក្យដែលយើងបានហៅដំបូងនោះគឺម៉ែពាក្យដែលយើងបានហៅដំបូងនោះគឺឪមិនមែនអ្នកណាទាំងអស់គឺម៉ែគឺឪម៉ែនិងឪនោះឯងយើងតែងតែនាំគ្នារលឹកនឹកឃើញពាក្យថា ពេលដែលយើងឈឺស្រែករោគម៉ែពេលដែលយើងឈឺស្រែករោគឪត្រូវការឪពេលឈឺខ្លាំងម៉ែជួយកូនផងពេលមានឧបតវៈហេតុឧបទ្រពណានៃមួយកើតឡើងក៏តែងតែនាំគ្នាស្រែកទៅឪអើយជួយកូនផងម៉ែអើយជួយកូនផងសំណួរសួរថា ចុះពេលដែលម៉ែចុះពេលដែលឪឈឺម៉ែឪស្រែករកនរណាញាតិញោមញាតិញោមស្រែករកពីណាគេត្រូវការពីណាគេត្រូវការកូន សម្រាប់ទឹកចិត្តម៉ែណាទោះបីជាកូននៅប៉ោយប៉ែតនៅកោះ កុងប្រទីមានជ័យឧត្តមមានជ័យមណ្ឌលគិរីរតនគិរីកេចេះស្ទឹងត្រែងព្រះវិហារសៀមរាបយ៉ាងណាក៏ដោយក្រាន់តែលឺសូរតកូនឈឺឡើងឡានវឹងពី3ម៉ោង4 5ម៉ោងទៅដល់ចំណែកឯកូនវិញលឺសូរតម៉ែឈឺអាអូនអើយជួយមើលម៉ែផងទៅបងរវល់ធ្វើការអត់មានថ្ងៃឈប់ទេ មើលម៉ែផងដល់ទៅពេលបានពីរបីថ្ងៃមកម៉ែកាន់តែឈឺធ្ងន់អាពៅទេទៅប្រាប់តបងអើយបងឥឡូវនឹងម៉ែឈឺធ្ងន់ណាអើមើលគាត់ទៀតទៅបងរវល់ម៉ែអើយកូនអត់បានទៅទេកូនរវល់ធ្វើការងារនេះផងរោស៊ីផងអីផង យើងគិតបន្តិចទៅមើលតើម៉ែដែលឆ្លោយពាក្យថារវល់ដែរអត់ពេលដែលយើងឈឺហើយញញឹមដែលទេដល់ទៅពេលម៉ែនឹងឯងស្លាប់បាត់គេធ្វើរៀងត្រឹមត្រូវមកគេយំតាំងពីផ្ទះគេមកហើយយំពីផ្ទះមកគ្រាន់តែចេញទឹកភ្នែកបាត់បងម៉ែស្ដាយដែរអពៅទេទៅប្រាប់ថា បងអើយបងឥឡូវនឹងឯងម៉ែឥឡូវនឹងឯងឪស្លាប់បាត់ហើយស្រាប់កុំយំអាអូនឯងប៉ណ្ណឹងឯងចាំបងទៅកុំឲ្យអស់លុយទូរស័ព្ទច្រើនអាតាំងពីយូរវាមិនខ្លាចអស់លុយឥឡូវខ្លាចអស់លុយច្រើនចឹងក៏ខំប្រឹងមកពីណាពីណីមកយំរៀងតិចតិច ដល់ពេលមកចិត្តដល់ផ្ទះម៉ែចឹងទៅគេស្រែកយំតាំងពីចុះលើឡានមកយូយូយូយអាយូយម៉ែអើយម៉ែឪអើយឪមិនក៏ឪមិនក៏ម៉ែនឹងឆាប់ស្លាប់ចោលខ្ញុំម៉ែវាមមងាប់ហើយវាចាំខ្លួនឯងយូរហើយកូនអញចាំយូរហើយ ញាតិញោមដែលឮសូរតែចាំទៅហើមកូនណាចាំយូរហើយតេនតេននឹងចង់ឃើញមុខបងពេលឈឺនឹកឃើញកូនមែនទេចង់ឃើញមុខអានេះចង់ឃើញមុខអានោះហើយចុះបើវារវល់រហូតមិនម៉ាញាតញោមសន្យាខ្លួនឯងថាបើមុនងាប់កូនណាវាមកពោលពាក្យអញ្ចឹងញោមចាំភ្ញាក់មកប្រាប់វាមួយម៉ាត់ប្រាប់តែម៉េចបើវាមកដល់ញោមមុនជើងម៉ែអើយម៉ែ មិនក៏ឆាប់ស្លាប់ចោលខ្ញុំម៉េះម៉ែញោមងើបមកប្រាប់វាថាអើអញល្មមងាប់ហើយអញចាំឯងយូរហើយឈឺគ្មានអាណាមកមើលអញទេអញល្មមងាប់អញសំងាប់ចាញោមចាំប្រាប់វាអញ្ចឹងទៅណាវ៉ាកូនចឹងចឹងហ្នឹងញាតញោមណាកូនដែលនៅមើលថែម៉ែរៀងរាល់ថ្ងៃទំនប់ម្រងម៉ែរៀងរាល់ថ្ងៃគាត់អត់សូវ គាត់អត់សូវស្ដាយទេមិនមែនថាគាត់មិនមិនស្ដាយទេប៉ុន្តែគ្រាន់តែអ្វីដែលគាត់បានធ្វើក្នុងនាមគាត់ជាកូនក្នុងនាមគាត់ជាអីហ្នឹងគាត់បានធ្វើហើយបំរើម៉ែបំរើឪនឹងឯងសពគ្រប់ហើយម៉ែឪស្លាប់គាត់យំដែរប៉ុន្តែមិនដល់ថ្នាក់រុនម៉ែរុនខ្មោចម៉ែដល់កូនឯងមួយឆ្នាំមកលេងម៉ែម្ដងហ្នឹងចាំមើលពេលម៉ែពេលឪហ្នឹង ស្លាប់នឹងចាប់ផ្ដើមវាមករនម៉ែអើយម៉ែឆាប់ស្លាប់ម៉ែម៉ែនេះខ្មោចញាតញោមឲ្យរនជើងមកអាត្មាងាប់អញ្ចឹងមានកូនអញ្ចឹងអញ្ចឹងងើបតតពីវាជើងឲ្យបងងាប់អខ្ជិលអីបើថៃបើកាលនៅរស់វាមិនដឹងគុណយើងផងណាដឹងទេសណោះប្រប៉ុណ្ណា កូនឈឺម៉ែទៅ ដោយគ្មានគិតថាការងាររវល់ការងារមិនរវល់ទេចំណែកម៉ែគ្រាន់តែឈឺកូនរវល់គ្រប់គ្នាចឹងបានចាស់លោកពូលថាម៉ែឪ2នាក់ចិញ្ចឹមកូន7 8នាក់4 10នាក់រស់ចំណែកម៉ែនិងឪនេះនឹងឯងកូន7 8នាក់ចិញ្ចឹមម៉ែឪតែ2នាក់ចិញ្ចឹមរស់ សារពេលដែលគេ មានប្តីពេលដែលគេមានប្រពន្ធទៅ គេភ្លេចម៉ែភ្លេចឪអស់ទៅគេនឹកឃើញតែប្រពន្ធគេនឹកឃើញតែប្តីគេហ្នឹងហើយចឹងបានថាបាយទឹកនំនៃចំណីនឹងបើថា យើងមិនបាននៅ ទៅនប់មិនបាននៅ បំរុងគាត់អីទេលុយកាក់មួយខែមួយខែនឹងដាក់ជូនគាត់ចឹងទៅមួយទៀតពាក្យថាបច្ច័យទី3នោះ ម៉ែឪរបស់យើងនឹងគឺសំដៅដល់សេនាសេនៈម៉ែនិងឪខ្លះកូនផ្ទះសិតតែវិឡាផ្ទះពីរបីខ្នងតម្រៃចូលចុះដើរបាន ចំណែកម៉ែខ្ញុំម៉ែការកូនអស់ចឹងទៅ កូន4 5នាក់ចែកកូនអស់ទៅម៉ែឪខ្លះទៅនៅជ្រុកជ្រុកក្រោយផ្ទះកូននិយាយៗដែលឃើញណា ហើយបើអត់ទេនោះខ្ទមជាមួយតាវានៅកដាលវិលស្រែនោះស៊ីក្តាមស៊ីខ្ចង់កូនណាមនឹកក៏វាទៅលេង ទៅកូនណាមនឹកក៏វាមិនទៅលេងទៅវាប៉ះចរុនចរាទៀតអាផ្ទះនឹងឯងវាលិចមើលទៅលើទៅឃើញផ្កាយមើលទៅខាងទៅឃើញទេសភាពមិនដែលមានកូនណាទៅប៉ះទៅពៅទៅជុះទៅជុលអីឲ្យទេ ចេះតែទ្រាំដេកជាមួយតាចេះតែទ្រាំដេកជាមួយយាយរាល់ម៉ែឪដែលក្រទាំងអស់ញាតិញោមមិនមែនគាត់សុទ្ធតែមានកូនជាអ្នកក្រទាំងអស់ទេ គឺមានកូនជាអ្នកក្រចិត្តពេលខ្លះមិនមែនអត់ទេណាសុទ្ធតែអ្នកមានដែរហ្នឹងដូចម៉ែនឹងឪខ្លះអញ្ចឹងមិនមែនគាត់ក្រឯណាបានគាត់ទៅរោស៊ីហ្នឹងមិនមែនគាត់មានកូនអ្នកក្រឯណា ញោមខ្លះមានកូន ជាអាយដំមានកូនជាជំទាវមានកូនជាអីចឹងដែរព្រឹកឡើងឲ្យទៅត្រកញោមញ៉ាំញោមញ៉ាំញោមព្រឹកឡើងទៅត្រកលក់ទៅលក់សួរយាយអាយុប្រមាណចិត្តហើយកណាចិត្តហើយអាឯងឃើញញោមកូនឯកឧត្តមកូនអុកញ៉ាកណាខ្ជិលសុំលុយគេចាយ ខ្ជិលសុំលុយគេធ្វើបន់ចេះតែលក់ទៅពួកគេឲ្យម្ដងម្ដងមកដូចពាក់មុខរយៈដាក់អញ្ចឹងខ្ជិលសុំគេចាយខ្ជិលយកលុយគេចាយសុកចិត្តអូស៊ីខ្លួនឯងទៅត្រកទៅត្រកនឹងទៅនៅទីមនឹងទៅនៅផ្សារនឹងទៅនៅទីមនឹងទៅ ចង់តាណាចង់តាណីក៏មិនហ៊ានយូរយូរកូនខ្លាចយូរយូរទៅម៉ែខ្លាចកូនណាញាតិញោមដោយក្នុងសុបិនជាដកនិយាយអំពី គោដែលបកើតកូនមកហើយហ្នឹងបែរជាទៅសុំបើដោះកូនគោវិញហ្នឹងឯងសំដៅដល់សេចក្តីថាម៉ែនឹងឪយូយូទៅម៉ែឪលែងមានតម្លៃត្រូវរណបកូនកាលពីមុនណាម៉ែនឹងឪគឺជាមនុស្សដែលកូនចៅនឹងឯងខ្លាចបន្ទាប់មកគ្រូប៉ុន្តែដល់ទៅពេលយូយូទៅណា ម៉ែនិងឪត្រូវខ្លាចកូន ត្រូវរណបកូន បើពុំដូច្នោះទេ កូននឹងឯងត្រូវនិរទេសម៉ែចេញអំពីផ្ទះចេញអំពីដីសដីថាបទុះបថោពេលខ្លះចឹងទៅម៉ែឪដូចអន់ជាងខ្ញុំកំដរប្រុសស្រីទៅទៀតពេលខ្លះគ្រាន់តែមើលកូនគេមិនល្អក៏គេស្ដីឲ្យយាយយាយអើយាយយាយ មួយខែឲ្យលុយម៉ែ50000ព្រឹកឡើងកូនទានំប៉័ងឲ្យកូនគាត់យកកូនទៅផ្ញើម៉ាណាក់5នាក់ព្រឹកឡើងគាត់តែចៅទានេះទានោះ50000នឹងចាយអីគ្រាន់ ថែមលុយខ្លួនឯងទៀតមើកូនគេមិនស្រួលក៏គេស្ដីអើដាំបាយឲ្យគេហូបមិនទាន់ម៉ោង ការងារក៏គេស្ដីអើ ផ្ទះនឹងឯងកូនចៅធ្វើឲ្យបរតធ្វើឲ្យបរិយក៏ស្ដីឲ្យម៉ែដាច់ទឹកក៏ស្ដីឲ្យម៉ែដាច់ភ្លើងក៏ស្ដីឲ្យម៉ែមើលយើងអន់នេះញាតិញោមអើញាតិញោមដល់ចំណុចនឹងពេកអន់កូនចៅនឹងមិនកូនចៅនឹងទេម៉ែឪនឹងអន់ជាងកូនឆ្ងាយអញ្ចឹងបានថាពេលហ្នឹងត្រូវរណបកូនគ្រប់រឿង ទី1ខ្លាចអត់ផ្ទះនៅទី2ខ្លាចអត់ដីនៅទី3ខ្លាចអត់លុយចាយទី4ខ្លាចគេបោះបង់ចោលព្រោះចែកឲ្យគេអស់ហើយរៀងជូជូដែរចែកអត់កឹតយាយយាយអើយាយយាយជូពេរឿងស្រឡាញ់កូនពីណាគេមិនឲ្យស្រឡាញ់ប៉ុន្តែកឹតដែរ ដីត្រូវຕົកຕົកខ្លះទៅផ្ទះត្រូវຕົកຕົកខ្លះចឹងទៅមិនចែកឲ្យដាច់ទេចែកឲ្យដាច់ហើយគេពង្ើយពង្ើយគេកតោយកតោយហើយដីនឹងຕົកនឹងຕົកមើលដែរលេងអា5ហាត់លុបបាន2000អីវ៉ាណាហ្នឹងកុំຕົកចែកឲ្យវាអស់ទៅមើលអាណា1ម៉ែត្រការ៉េ2 3000ដុល្លារអាហ្នឹងຕົកញាតិញោមមុនប៉កែអាមុនមួយហ្នឹងប៉កែហ្នឹងញោម ញោមចង់ដឹងញោមធ្វើតាមអាត្មាទៅមើលអដីណាមកប្លង់ហ្នឹងបាន ត្រឹមថា2 30000ដុល្លារញោមទុកឲ្យមិនចែកកូនចៅទុកហើយមិនធ្វើផ្ទះធំអីធ្វើកូនខ្ទមមួយ នៅនៅហ្នឹងនៅលើដីហ្នឹងញោមឯងចាំមើលកូន7នាក់ដឹងគុណញោមទាំង7នាក់ហ្នឹងហើយកូន7នាក់កូន10នាក់ដឹងទាំង10នាក់ បើមិនងាកម៉ែងាកម៉ែកូនបកើតក៏ងាកម៉ែកូនភាសាក៏ងាកម៉ែប៉ុន្តែកុំភ្លេចគេបន់ឲ្យតែយើងឆាប់ដល់ថ្ងៃទៅនិយាយយាយប៉ុន្តែមករស់ហ្នឹងដឹងតែរស់ស្រួលញាតិញោមធ្វើតាមមករស់ដឹងតែរស់ស្រួលព្រោះផឹកឡើងកូននោះគេអឺម៉ែចង់ហូបអីទិញមកយកទៅជូន ម៉ែអើយកូនថ្ងៃនេះបានបាយនេះយកមកងាកកូននេះងាកកូននោះងាកកូននេះងាកកូននោះរាល់ថ្ងៃទៅរឿងអីរស់មិនស្រួលមែនទេយាយហើយយាយយាយបានកូននឹករហូតចឹងមកសុបាយចិត្តទេប៉ុន្តែញោមសាកមើលទៅខ្លួនឯងចែកឲ្យអស់សុកចិត្តសំដីកូននៅជ្រកកោនជាមួយកូន ពេលខ្លះសំដីកូននៅធ្វើខ្ទមមួយ វាជិះម៉ូតូវាបើកឡានកាប់មុខផ្ទះរាល់ថ្ងៃវាមិនដៃចូលយាយយាយមិនដៃចូលម៉ែចង់ហូបអីក៏មិនដៃសួរចង់ទទួលទានអីក៏មិនដៃសួរម៉ែឈឺម៉ែជាមិនក៏មិនដៃសួរដែរដែលសារអីកំហុសយើងដែរចែកឲ្យគេអស់ពេកប៉ុន្តែសាកទុកអាដីនឹងមានតម្លៃណាញោមណា ហើយបើថាបើអាចនឹងមានមីសមកតលឹងពីតលឹងពាក់ជាប់កបញេបញេពេលវាទៅលេងណាចាំមើលក្រាបលូនមកចូលដល់មុខផ្ទះវាលូនទៅនោះហើយកូនភាសាគ្មានអាណាហ៊ានខ្តដៃមួយទេហ្នឹងហ่ะពាក់ពាក់តែពេលកូនទៅលេងបានហើយញោមក្រៅពីនឹងកំពាក់អានឹងគេថា យកខូចដាក់ខូចហ្នឹងហើយបានន័យថាយកខលដាក់ខលកូនវាខូចដែរវាចង់បានអីពីយើងអញ្ចឹងយើងធ្វើអញ្ចឹងកូនប្រសាមិនដឹងគុណក៏ត្រូវតែដឹងគុណដែរពេលហ្នឹងហើយពេលហ្នឹងញាតិញោមពាក្យសម្ដីថ្លៃទៀតបើប្រាប់កូនឆ្វេងឆ្វេងប្រាប់កូន ស្ដាំស្ដាំអាហ្នឹងកូនវាមិនល្អនោះណាញោមប្រាប់ឆ្វេងឆ្វេងប្រាប់ស្ដាំស្ដាំប៉ុន្តែបើញោមអស់ពីខ្លួនហើយ ទឹកមាត់សាប និយាយ10ម៉ាត់កូនដាក់5 10ម៉ាត់មកវិញមកជឿដែរនិយាយទេអាត្មានិយាយនេះនិយាយរឿងពិតអត់មាននិយាយរឿងធម៌ព្រះមកទេនិយាយរឿងពិតទេបងហ្នឹងឯងសាកមើលទៅហើយថាអត់មានដីអីទុកទេលក់ដីចេញនៅដាក់លុយចូលធនាគារទិញមាស4 5តលឹងពាក់ទៅតែប៉ុណ្ណឹងងាកងាកកូនតែញោមញោមក៏ដោយនេះមកអង្គុយធัวអញ្ចឹងក៏ដោយ សាកូនវាដឹងតែញោមមានមេះ4 10តលឹងណាអូនៅដល់ណាក៏វាមកដែររវល់មិនក៏វាមកលេងនេះយាយយាយហើយថាពេលឈឺគ្រាន់តែលឺសូម៉ែឈឺតិចទៀតអូនាំគ្នាបារម្ភម៉ែប៉ុន្តែបើអត់សុំទោសឯងឈឺមិនឈឺម៉ែឲ្យទ្រាំសិនណាហ្នឹងហើយមិនសួរមិនសួរមានដុតធូបបនមានកូនខ្លះដុតធូបគេមើលលុយគេអស់ច្រើនពេកនោះគេដុតធូបហើយមិនដឹងរស់នៅយូរទៅអីទេម៉ែទៅឲ្យបាត់ ណាគេបនឲ្យងាប់គេមានបនឲ្យរស់ទេបនឲ្យងាប់ឆាប់កុំឲ្យអស់លុយគេច្រើនពេកចឹងបានញាតញោមត្រូវគិតដែរណាទី1គិតថាតើអញចាស់ទៅអញមិនត្រូវពឹងកូនពឹងចៅទាំងអស់ទេពួកកូននិងចៅ គេមានប្តីគេ គេមានប្រពន្ធគេតើនរណាមកស្មោះយើងអញ្ចឹងមុននឹងចាច់អ្វីឲ្យកូនមួយត្រូវគិតដល់អនាគតរបស់ខ្លួនឯងដែររឿងយើងស្លាប់ចាំគិតផ្សេងទៀត ហ្នឹងហើយយល់ទេញាតិញោមយើងស្ដាប់ចាំគិតក្រោយទៀតពេលដែលយើងឈឺយើងត្រូវមានរបស់យើងទៅដោះដូរកុំឲ្យកូនចៅហ្នឹងគេអស់លុយគេ គេធុញគេអញ្ចឹងត្រូវមានរបស់យើងយកទៅដោះដូរមើលជំងឺមើលអីបើយើងអញ្ចឹងទៅកុំឲ្យពិបាកគេនេះឯងគឺជាការរៀបចំជីវិតរស់នៅឲ្យស្រួលរហូតដល់ថ្ងៃស្លាប់ក៏ត្រូវតែស្រួលដែរហ្នឹងហើយ កុំឲ្យលហឹកលហៈខាងក្រៅកូនសត្វតអ្នកមានសត្វតមានឡាន មានអីជីរៀងខ្លួនប៉ុន្តែឯនេះដេកទឹកណែចរាល់ថ្ងៃយាយយាយទឹកណែចរាល់ថ្ងៃយប់ឡើងទឹកភ្នែកហើយអញពេលបនពេលទៀនឬក៏រាល់ថ្ងៃឃើញកូនគេមកលេងរាល់រាល់ថ្ងៃហើយចុះកូនអញវាបាត់តាណាទៅការងារវាអីក៏រវល់ម៉េះ សំណោះសំណោខ្លួនឯងតាំងតែតូចចិត្តតូចថ្លើមដេកយំម្នាក់ឯងជីវិតចវែបដូចកែបត្រូវអតេះកេជន់ចឹងអានឹងមកពីរៀបចំ ជីវិតខ្លួនឯងវាខុសអានេះអាត្មាគ្រាន់តែដាស់តឿនទេបើញោមធ្វើតាមក៏ធ្វើទៅបើនេះសាកមើលទៅគ្មានមុនឯណាដែលមកដាស់តឿនចិត្តកូនកូនឲ្យល្អជាងមុននេះទេ ម៉េចទៅរកគ្រូណាមកដាស់មកស្ដោះមកផ្លុំថាឲ្យកូនមកដឹងគុណអត់ទេ ចាំមួយម៉ាត់ថាបើញោមអត់ហើយកូនគេបោះបង់ញោមចោលលើកលែងតែកូនមានកតញ្ញូកតវេទិតាធម៌ពិតប្រកបមួយគត់ក្រៅពីនឹងកុំចាញ់មកមួយការសំដែងមួយការដឹងគុណពិតប្រកបដោយកូនតាព្រាម4នាក់ហ្នឹងប្រកែសំដែងឪចែកទ្រពឲ្យអស់ហើយ ប៉ុន្តែនៅសល់4 4 4កហបណៈទៀតហ្នឹងគេទៅលួងលោមព្រឹកឡើងបាយមួយស្រាក់ថ្ងៃឡើងបាយមួយស្រាក់អើអើយຕົកធ្វើអីទ្របហ្នឹងចែកមកឪឯងតែម្នាក់ឯងអូអីតែម្នាក់ឯងហ្នឹងកូននេះបន្តិចនោះបន្តិចគ្រប់បាត់គេសំដែងទៅច្បាច់ជើងមិនខ្មិចដៃព្រឹកងាយព្រឹកងាយចាញ់មកគេចៃអស់ដល់ពេលអស់ទៅមិនគេដេញចេញដែរចាញ់បោកកូនចាំមិនមែនទេញោមប្រយ័ត្នចាញ់បោកកូនពេលខ្លះ កូនបកើតនឹងមិនសូវអីទេអត់តាន់មានគណិតអាក្រក់ទេប៉ុន្តែបានកូនប្រសាមកចេញចុះអ៊ីបអូបអ៊ីបអូប្តីទៅដែរចាស់ថាបើខ្មោចក្នុងវាមិនឲ្យដៃខ្មោចក្រៅក៏វាមិនហ៊ានទេមែនទេញោមញញោមញញោមតែគេងៃចុះព្រះមោគលានមិនចឹងទូអង្គព្រះមោគលាននោះព្រះមោគលានធ្លាប់ធ្វើអនន្តរយកម្មញោមណា ពេលហ្នឹងដឹងនាងប្រពន្ធគេប្រាប់ប្រាប់ទូអង្គប្រមោកលៀនថាម៉េចទេ រវាងម៉ែនិងអូនណានេះអូននេះអូនណាតើបងឯងជ្រើសរើសយកមួយណាឲ្យជ្រើសតែមួយគត់ទី1យកម៉ែយកឪបងឯងប៉ុន្តែត្រូវអត់ខ្ញុំ ទី2បើមានខ្ញុំពួកគាត់ត្រូវតែអត់មាន ញាតិញោមគិតមើលតើគេយកកូនគេយកប្រពន្ធគេឬក៏គេយកយើងតួអង្គត្រូវជាអគ្គសាវកឆ្វេងផងឧបនិស្ស័យខ្ពស់ណាស់ណានៅតែចាញ់បោកប្រពន្ធបានបងយកអូនឯងយកអូនឯងយកទៅហ្នឹងអានាំម៉ែឪទៅវាយចោលនៅកដាលព្រៃញាតញោមមើល ហ្នឹងតើសង្វេគប្របណ្ណាឥទ្ធិពលញាតិញោមប្តីនិងប្រពន្ធគេ ពេលហ្នឹងភ្លេចអស់ហើយភ្លេចទាំងមុខម៉ែភ្លេចទាំងមុខឪគេចាំតែមុខម៉ែវាចាំតែមុខឪវាទេបើមុខម៉ែមុខឪយើងនឹងគេភ្លេចអស់ហើយមិនដឹងមុខម៉ែមិនទេពេលខ្លះកូនខ្លះភ្លេចទាំងមុខម៉ែទេអូយមិនដែលតលេងម៉ែហ្នឹងហើយ ចឹងសំបីតែតួអង្គរបស់ព្រះអគ្គសាវកឆ្វេងគង់ចាញ់បោកប្រពន្ធអើចុះតម្រាំយើងកូនយើងសាមញ្ញសាមញ្ញពេលខ្លះធម៌មិនដែលស្ដាប់ផងវត្តមិនដែលចូលផងតើឲ្យគាត់ទៅមានបញ្ញាឯណា ដឹងថាប្រពន្ធគាត់នឹងចិត្តតន្តីរដ្ឋ័យអញ្ចឹងញាតិញោមអើញាតិញោមអើញោមខ្លះគាត់មានកូនគាត់មានប៉ុនទៅគាត់បានកូនល្អបានកូនប្រសានឹងក៏ល្អ ដល់ពេលគាត់អត់បន់មកកូនគាត់ក៏មិនល្អកូនប្រសាហ្នឹងក៏មិនល្អនឹងរឿងទាំងអស់ហ្នឹងជារឿងបញ្ជាក់ពីសង្គមបច្ចុប្បន្នបច្ចុប្បន្នភាពនឹងឯងសបោណាស់រឿងទាំងអស់នេះញាតិញោមបើគ្រប់កលែងទាំងអស់ដីឡើងថ្លៃខំអ កូនកូនគេខំអប៉ុន្តែម៉ែនេះខំភ័យព្រោះយើងវាចាស់អាត្មាទៅទេសនៅ ទីរួមខេត្តកពតលើកមុនសំណោះញាតិញោមទៅអញ្ចឹងព្រោះវត្តជុថ្មវាក្របដប់នៅពរាជាណាចក្រកម្ពុជានឹងអត់តែ2ខេត្តទេគាត់ទៅយំហ៊ូអោបជើងខែគាត់ថាលោកគ្រូអើយជួយផងលោកគ្រូអើយជួយផងតាថៃញោមជួយរឿងអីគាត់ថាកណានឹងកូនបដិញចេញពីផ្ទះយកដីនឹងឯងទៅលក់ ថាអីក៏ដល់ថ្នាក់ហ្នឹងញោមឲ្យអាត្មាជួយមិនបានបើកូនញោមដែលអាត្មាស្គាល់ហ្នឹងអើស្គាល់ចេះណែនាំចេះប្រាប់ចេះទូមានទៅប៉ុន្តែត្រូវដឹង បើសន្តាននៃចិត្តដូច្នេះហើយណាណានាទទួលមានក៏មិនបានដែរមានតែផ្លូវច្បាប់មួយគត់នៅខាងពោធិ៍សាត់ប្តឹងម៉ែរឿងដីប្តឹងម៉ែរឿងផ្ទះហើយសួរតសំដែរញាតិញោម អើញាតិញោមសំណាស់ហ្នឹងម្លោះហ្នឹងគួរតែធ្វើបងបងទាំងឡាយណាដែលជាកូនហ្នឹងបើដឹងគុណម៉ែដឹងគុណឪមិនអាចធ្វើផ្ទះឲ្យធំទេចាស់ចាស់យើងធ្វើផ្ទះទៀមឲ្យទៅបើយើងមានលទ្ធភាពធ្វើពីថ្មធ្វើទៅធ្វើពីថ្មហ្នឹងដាក់មានបន្ទប់ទឹកមានចក្រាន បាយឲ្យគាត់ឲ្យស្រេចនៅហ្នឹងទៅឬបើថាធ្វើពីសង្កសីក៏ធ្វើដូចដូចគ្នាអញ្ចឹងទៅធ្វើផ្ទះទៀមឲ្យគាត់ គាត់នៅប្រប៉ុណ្ណឹងហើយគ្រាន់ថាយើងយល់ចិត្តគាត់កុំធ្វើឲ្យគាត់ពិបាកចិត្តដោយថាកុំឆ្លោះទាស់តែងគ្នាកុំប្រកែកកុំបែកបាក់សាមគ្គីគ្នាត្រូវចេះស្រឡាញ់ត្រូវចេះស្រឡាញ់បងត្រូវចេះស្រឡាញ់ប្អូនប៉ុណ្ណឹងគាត់បានសុខហើយម៉ែឪគ្មានទៀមទីអីក្រៅពីហ្នឹងទេមែនទេម៉ែម៉ែគ្រប់គ្នាញាតិញោមបើកូនសត្វតអុកញ៉ាសត្វតឯកឧត្តមបើណែវាមិនត្រូវគ្នាញោមសុបាយចិត្តទេអត់សុបាយចិត្តទេ ដល់ពេលអង្គធัวទី4នេះកលានភេសជ្ជៈនេះថ្នាំតកើកែរោគសម្រាប់ម្ដាយសម្រាប់អីហ្នឹងយើងត្រូវមានជាប្រចាំព្រោះចាស់ចាស់ឈឺច្រើនហ្នឹងដឹងឈឺអីយើងទិញថ្នាំសកូសម្រាប់គាត់ដាក់នៅផ្ទះដាក់នៅអីចឹងទៅឲ្យគាត់កន្លះខែយើងមកមើលគាត់ម្ដងមួយខែយើងមកមើលគាត់ម្ដងហើយសម័យនេះស្រួលទេលេខទូរស័ព្ទមានអីមានតេទៅម៉ែឈឺអីបើម៉ែឈឺហើយ យើងត្រូវធ្វើម៉េចត្រូវយកគាត់ទៅពេទ្យឬក៏ត្រូវទិញថ្នាំឲ្យគាត់នឹងឯងលេខព្រះអង្គលោកសំដែងបកាថាមួយញាតិញោមបរពចំពោះប្រទេសសថេរៈលោកថាអយសាវមលੰសមុតិតੰតតុថាយតមេវៈខាតតិអេវង្អតិធោនចារណੰសានិកម្មានិនយន្តិទុក្កតੰ ច្រេះកើតអំពីដែកលុះកើតអំពីដែកនោះហើយតែងស៊ីដែកនោះវិញយ៉ាងណាមិញកម្មទាំងឡាយរបស់ ខ្លួនតែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញា ជាគ្រឿងជំរះចិត្តឲ្យទៅកាន់ទុក្ខតិក៏យ៉ាងនោះដែរបានន័យថា បើសម្រាប់កូនសម្រាប់ចៅរបស់យើងវិញណាញាតិញោមក្នុងនាមជាកូនក្នុងនាមជាចៅ នៅពេលណាដែលមិនបានដឹងគុណម៉ែមិនបានទំនប់បំរុងម៉ែឪរបស់ខ្លួនឯងនេះណាកូនរបស់គាត់ក៏ដូចគ្នាដែរពេលដែលកូននឹងឯងធំដឹងក្តី ដឹងរូបពេញរូបពេញរាងបានគ្នាជាប្តីបានគ្នាជាប្រពន្ធកូនដែលធ្លាប់តែបោះបង់ម៉ែបោះបង់ឪកូនរបស់គាត់នឹងក៏ត្រូវតែបោះបង់បន្តយល់ទេញញឹមដូចច្រេះអញ្ចឹង ដែលវាកើតអំពីដែកហើយវារមែងទំពាស៊ីនៅដែកនឹងវិញយ៉ាងណាបាបកម្មដែលយើងបានធ្វើដាក់ម៉ែឪយើងដោយ ពាក្យតគោះបោះបោកពាក្យញុះញង់ពាក្យអីយ៉ាងណាព្រោះមានកូនខ្លះស្ដីបន្ទោសថាម៉ែថាឪឬក៏ធ្វើបាបម៉ែធ្វើបាបឪដោយផ្លូវកាយផងដោយផ្លូវចិត្តផងចេះកើតអំពីដែករមែងស៊ីនៅដែកនោះវិញយ៉ាងណា ផលកម្មដែលយើងបានធ្វើដាក់ម៉ែដាក់ឪយ៉ាងណាវានឹងទំពាស៊ីយើងនឹងឯងវិញបានន័យថាវានឹងនាំយើងទៅកាន់ទីអាក្រក់អាក្រក់ហើយចេញអំពីលោកនេះទៅនឹងនាំទៅកាន់ទុគតិជាពិតប្រកបសូមអនុមោទនាហ្នឹងហើយប៉ណ្ណឹងញាតិញោមទេសប៉ណ្ណឹងឲ្យញាតិញោមស្ដាប់ហ្នឹងហើយហើយខុសឆ្គងសូមគុណចាស់គ្រប់ព្រះអង្គអធិស្ឋាន ជូនបនកុសលដល់អឺបពការីជនមានញោមបាសក់ខ្វាងសង់ជាដើមនឹងញាតិការទាំង7សន្តានដែលគាត់បានបែកចែកឋានទៅកាន់បរឡោខាងមុខហើយសូមជូនបនជូនកុសលប្រគេនបនបថេរានុតិរៈគ្រប់ព្រះអង្គជូនបនញាតិញោមទាំងអស់ជួបប្រទះសេចក្តីសុខសេចក្តីចម្រើនជានិច្ចជានិរន្តររៀងទៅអាយ៉ាងធម្មទេសនាធម៌ទេសនាណតិតាសំកាលលៀមចប់តែប៉ុណ្ណេះឯងអេវ៉ាំង